នារសៀលថ្ងៃទី12ខែមេសាឆ្នាំ2023 Belty Group បានប្រពៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះបញ្ញស័កពុទ្ធសករាជ2567និងពិសាអាហារសាមគ្គីរបស់ក្រុមគ្រួសារ Belty ជូនគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងលោកគ្រូអ្នកគ្រូសរុបប្រមាណជាជាង3300នាក់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត Lee Cheng តំណាងរាជមណ្ឌលភ្នំពេញស្ថាបនិកនិងជាអគ្គនាយក Belty Group និងលោកជំទាវនៅសាកលវិទ្យាល័យ Belty អន្តរជាតិទី2ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត Lee Cheng បានថ្លែងអំណរគុណនិងកោតសរសើរចំពោះគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងលោកគ្រូអ្នកគ្រូគ្រប់ផ្នែកទាំងអស់នៃ Belty Group ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងចិត្តកម្លាំងកាយក្នុងការបំពេញទូរទីភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួននៅក្នុងរយៈពេល1ឆ្នាំទាំងផ្នែក Belty សំណង់ Belty Tissue និង Belty អប់រំដែលធ្វើឲ្យ Belty មានការរីកចម្រើនជាបន្តបន្ទាប់ឯកឧត្តមបណ្ឌិតបានដឹងថា Belty អប់រំចែកចេញជា4ដែលរួមមានទី1សាលា Belty អន្តរជាតិដែលបច្ចុប្បន្នមាន26ទីតាំង24សាខាកំព ពុងដំណើរការនៅពីរសាខាកំពង់សាំងសង់មានសិស្សកំពុងសិក្សាចំនួន60,559នាក់មានកម្មវិធីសិក្សាធំធំចំនួន5គឺចំណេះទូទៅ មានពីថ្នាក់ត្រៀមថ្នាក់ទី1ដល់ថ្នាក់ទី12ពីភាសាអង់គ្លេសទូទៅ មានពីថ្នាក់ត្រៀម level 1ដល់ level 12 3កម្មវិធីអភិវឌ្ឍបញ្ញា IMA ជួយបង្កើនល្បឿននៃការគិតលេខនិងអភិវឌ្ឍខួរក្បាលរបស់កុមារឲ្យមានភាពវៃឆ្លាតស្ទាត់ជំនាញនិងឆាប់រហ័ស4វគ្គបណ្ដុះបណ្ដាលកុំព្យូទ័រនិង5ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ ទី2សាកលវិទ្យាល័យបែលជាអន្តរជាតិបច្ចុប្បន្នមាន2ទីតាំងទីតាំងទី1ទួលស្លែងនិងទីតាំងទី2ស្ពានអាកាសចោមចៅមាននិស្សិតកំពុងសិក្សាចំនួន5124នាក់ដែលមានកម្មវិធីសិក្សាជាភាសាជាតិនិងអន្តរជាតិនិងមានកម្រិតសិក្សា5ធំធំទី1ថ្នាក់បំពន់ភាសាអង់គ្លេសនិងកុំព្យូទ័រទី2ថ្នាក់បរិញ្ញាបត្ររង ទី3បរិញ្ញាបត្រទី4បរិញ្ញាបត្រជាន់ខ្ពស់និងទី5ថ្នាក់បណ្ឌិតសាកលវិទ្យាល័យមាន12មហាវិទ្យាល័យ42ជំនាញដែលក្នុងនោះមានមហាវិទ្យាល័យគ្រប់គ្រង ក្រមពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិសេដ្ឋកិច្ចច្បាប់អប់រំសិល្បៈនិងមនុស្សសាស្ត្រទេសចរនិងបដិស្ថារកិច្ចព័ត៌មានវិទ្យានិងវិទ្យាសាស្ត្របច្ចេកវិទ្យា Digital និងទូរគមនាគមន៍វិស្វកម្មស្ថាបត្យកម្មទំនាក់ទំនងអន្តរជាតិនិងអាកាសចរស៊ីវិលទី3 Belty ទំនាក់ទំនងអន្តរជាតិមានបម្រើសេវាកម្មធំធំ5គឺបញ្ជូនសិស្សនិស្សិតឆ្នើមនិទេស A Belty ដែលមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់អាចទទួលបានអាហារូបករណ៍អង្គការលីឆេងទៅសិក្សានៅសាកលវិទ្យាល័យជាដៃគូនៅឯ ឯក្រៅប្រទេសទី2បញ្ជូនសិស្សនិស្សិតទូទាំងប្រទេសដែលមានលទ្ធភាពបង់ថ្លៃសិក្សា ទៅសិក្សានៅក្រៅប្រទេសទី3រៀបចំសិស្សនិស្សិតធ្វើទស្សនកិច្ចសិក្សានៅក្នុងនិងក្រៅប្រទេសទី4រៀបចំកម្មវិធីផ្លាស់ប្ដូរសិស្សនិស្សិតនិងចុះកម្មសិក្សាជុំវិញពិភពលោក និង5រៀបចំឯកសារស្នើសុំទិដ្ឋាការនិងប្រឹក្សាយោបល់ទៅសិក្សានៅក្នុងនិងក្រៅប្រទេសទី4មជ្ឈមណ្ឌលតេស្តអន្តរជាតិ Belty មានតេស្តអន្តរជាតិសំខាន់ៗដូចជា IELTS TOEFL GRE និង SIMPOK ទីបញ្ចប់ឯកឧត្តមបណ្ឌិតលីឆេ េងនិងលោកជំទាវបានជូនពរដល់បុគ្គលិកទាំងអស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្តនិងចាប់ឆ្នោតផ្សងសំណាងជូនបុគ្គលិកទាំងអស់ផងដែរ TNM ទូលទស្សន៍អនឡាញដំបូងគេនៅកម្ពុជា